ហើយ Garini កណាមានចងល់ថាចាស់ចាស់ហាមមិនឲ្យកេងក្បាលឬដាក់ក្បាលដំណេកទៅទិសខាងលិចព្រោះនាំឲ្យចង្រៃយីអូនដាក់ ម្យ៉ាងទៀតអាចមកពីអ្នកស្លាប់ក៏គេដាក់ឲ្យទៅទិសខាងលិចដែរអាហ្នឹងវាគ្រាន់តែជំនឿតគ្នាចឹងទៅហើយដើមឡើយមកពី ថ្ងៃវារះនៅទិសខាងកើតដល់លិចទៅវិញទៅទិសខាងលិចចឹងទៅក៏យើងដាក់ក្បាលទៅទិសខាងលិចទៅប៉ុន្តែខ្មែរយើងផងពួកបរទេសនៅនេះដល់លិចកើតណាទេដាក់ទៅណាខ្លះ ដាក់តាណាដាក់ទៅទិសណាឬដាក់នោះនេះអត់ប្រកាន់អីផងប៉ុន្តែវាអាចពាក់ព័ន្ធនឹងរឿងមួយដែលអាត្មាគិតមិញនឹងឃើញថាផ្ទះនៅតាមស្រុកស្រែមិនជាសូវមានបន្ទប់ទេគឺសង្កថាហូបបាយនឹងហើយក្រាលកាទេលដេកនឹងផ្ទះតូចតូចផ្ទះខ្ទមអីហ្នឹងហើយច្រើនធ្វើផ្ទះបែរមុខទៅកើត ណាហើយលើតែយើងដាក់ដេកបែរមុខទៅលិចគេឡើងមកចំមាត់ទ្វារទៅវាឃើញធ្លាក់អាយ៉ា3អីទៅមិនដឹងចឹងដាក់ជើងទៅចំកម្មចដៅគេឡើងមកឃើញនេះឃើញនោះចឹងទៅណាមានវាំងនូនមានបន្ទប់អីផ្ទះអ្នកក្រធម្មតាពីមុននោះអាហ្នឹងចឹងបើអាចអញ្ចឹងវាត្រូវហេតុផលដែរហ្នឹងទៅដេកដាក់ជើងទៅអញ្ចឹងអត់ប្រយ័ត្នទៅលិចនេះលិចនោះស្រួលខ្លួនហ្នឹងហើយ ឥឡូវយើងទៅដេកតាមសន្តាគារឥឡូវសន្តាគារក្រេគេដាក់តំណដេកទៅហ្នឹងឯងរាល់ថ្ងៃមិនចឹងអ្នកដើរអ្នកដើរច្រើនយើងមិនទៅធ្វើតែដើរទៅតាមក្រុងឲ្យលែងស្គាល់លេខកើតហើយឥឡូវនេះអាម៉ាមដឹងលេខទៅណាឥឡូវកំពុងបែរមុខទៅណាអាម៉ាមដឹងនេះដឹងទៅណាទៅណីដឹងទៅឆ្វេងទៅស្ដាំវិញណាឥឡូវហ្នឹងឃើញទេស្រេចតែគេកំណត់ទិសហ្នឹងគ្រាន់តែការកំណត់សន្តាគារទៅមើលសន្តាគារទៅសន្តាគារមិនបាច់តែនៅ ស្រុកគេស្រុកយើងនឹងក៏ដោយនៅកន្លែងទីក្រុងធំធំមើលទៅតែឡើងទៅគេដាក់ក្បាលតនេកតណាដេកតនឹងឯមិនចឹងទៅលើកទៅលើកក្រេគេដូរមិនសំណួរបន្ទាប់នេះគឺពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្ន being junior ជាញាជនញអមិនអីឬអានជាអង់គ្លេសឬក៏ខ្មែរជនញអអឺថ្វាយគុំឲ្យសពគ្រប់មកតាំងពីមានរឿងរ៉ាវនៅវត្តរាជបូរអ្នកលេង បណ្ដាញសង្គម Facebook មួយចំនួន បានធ្វើការរិះគន់និងជេរប្រមាថលើព្រះមហាវិមលធនខ្លាំងខ្លាំង។ អ្នកខ្លះមិនដឹងអីទេឃើញគេជេរជេរដែរថាលោកជាសង្ឃហិង្សាជាសង្ឃคล้ายคล้ายអីជាដើម ពួកគេថាធ្វើនេះ ដើម្បីការពារច្បាប់រដ្ឋដើម្បីការពារសិទ្ធិមនុស្សការពារព្រះសង្ឃអឺការពារសិទ្ធិមនុស្សការពារព្រះសង្ឃតែក្រន់តែពួកគេជេរប្រមាថព្រះសង្ឃកប់កប់មាត់ពួកគេមិនគិតទេ សូមព្រះអង្គគ្រូបង្ហាញការយល់ឃើញក្នុងរឿងនេះផងហ្នឹងហើយវានិយាយលេងថាគេជេរខ្លះទៅមិនអីទេហ្នឹងព្រោះមនុស្សយើងមានកិលេសវាត្រូវតែអញ្ចឹងព្រះក៏គេជេរដែរហ្នឹងហើយអាត្មាផុសពីរផុសជាប់គ្នាហ្នឹងអាត្មាមិនមែនទៅលួង ចិត្តអ្នកជេរទេអត់ទេ ខ្មែរគ្រាន់តែអឺជាសាមាន2ចំណុចទេដែលផុសហ្នឹងទី1គឺដើម្បីគ្រប់គ្រងទៅដល់អំពើល្អដែល ព្រះវិមលធម្មបានធ្វើកន្លងមកហើយទី2ដើម្បីជាកម្លាំងចិត្តដល់សាសនាសិស្សរបស់ព្រះវិមលធម្មដែល ធ្លាប់បានទទួលផលប្រយោជន៍ពីលោកមកនឹងដើម្បីជា កម្លាំងចិត្តដល់អ្នកដែលជ្រះថ្លានឹងលោកស្រាប់ហើយថ្មអត់បានទៅដោះស្រាយ កំហឹងអ្នកខឹងទេតែអ្នកខឹងតែថ្មនិយាយចឹងទៀតគឺខឹងទាំងថ្មនឹងទៀតនៅតែខឹងដដែលព្រោះខឹងទៅហើយព្រោះពេលខឹងមនុស្សអត់ឆ្លាតទេណាពេលខឹងមនុស្សអត់ឆ្លាតទេ តួតោសៈមូលចិត្តហ្នឹងវាកើតដោយមានមេរបស់វាគឺមោហៈតែកាលណាមោហៈយកមកវាត្រូវបង្កើត កំហុសមួយទៀតអញ្ចឹងបានខ្ញុំកណាអាត្មាតែនិយាយថាកុំយករបស់មិនស្អាតទៅលាង របស់កក្រិចអឺ បើយើងចេះមើលឃើញថា នោះ ជាអំពើមិនល្អដូច្នេះយើងត្រូវយកអំពើល្អទៅលាងហ្នឹងហើយត្រូវយកអំពើល្អទៅលាងបើយើងយកអំពើអាក្រក់ទៅលាងអាចនឹងជ្រះអំពើអាក្រក់របស់គេហើយវានឹងសម្ដែងឲ្យឃើញនៅអំពើអាក្រក់របស់យើងម្ដងមកលើកឧទាហរណ៍ឧទាហរណ៍ថារបស់នេះវាប្រឡាក់ ប្រឡាក់យើងឃើញប្រឡាក់ថាវាប្រឡាក់អានោះវាប្រឡាក់ទៅពេលយើងឃើញប្រឡាក់យើងទៅយកអីមិនតាន់យកទឹកកថោឈុចទៅជះលៀងវាអារបស់ប្រឡាក់ដូចជាអាចកាឡាតអីហ្នឹងវានៅលើហ្នឹងបន្តិចទេដល់យកឈុចទៅអានោះខ្ទាតបាត់ដល់ខ្ទាតបាត់ស្អីគេទៅក្រោយគឺសេចក្តីអាក្រក់របស់យើងនឹងជះទៅក្រោយហ្នឹងមនុស្សយើងគួរតែមាន ការរិះគន់គ្នាជាធម្មតាការរំលឹកដាស់តឿនគ្នាជាធម្មតាប៉ុន្តែបើសិន ជាយើងយកអកុសលយកទៅប្រើប្រកបណាស់ថាពេលដែលយើងខឹងក្រោធនោះ យើង បង្កើតកំហុសថ្មីមួយទៀតនឹងឧទាហរណ៍ថាគេជេរយើងអាក្រក់ទេអាក្រក់យើងអត់ចូលចិត្តទេប៉ុន្តែយើងត្រំបានទៅវៃគេទៅវៃគេបែកក្បាលគេ របួសបាក់ដៃបាក់ជើងឬក៏គេស្លាប់ដោយសារគេជេរយើងណាអាក្រក់ហើយប៉ុន្តែយើងអត់ដោះស្រាយតាមរបៀបមានបញ្ញាទេយើងយកកំហឹងយកទៅដោះដល់ពេលមានកំហឹងយកទៅដោះយើងបង្កើតកំហុសថ្មីយើងធ្វើឲ្យគេរបួសធ្វើឲ្យគេស្លាប់ដូច្នេះកំហុសយើងធំជាងគេដល់កំហុសធំជាងគេដូចយើងទៅលៀងជំរះកំហុសឲ្យគេអញ្ចឹងវាទៅជាបលាក់ទៅកំហុសរបស់យើង ហ្នឹងហើយអឺថ្មគិតថាបើសិន ជាចង់កែប្រែលោកឃើញថាលោក ធ្វើមិនសមលោកនៅខ្មែរតាលោក មាននៅបរទេសជិះយន្តហោះមិនដល់ណាមែនទេលោកនៅនោះហ្នឹងយើង មានធៀបជាមនុស្សល្អយើងស្អប់អំពើអាក្រក់យើងអត់សាងអំពើអាក្រក់មួយទៀតទេហ្នឹងហើយ យើងទៅជួបទៅជួបថ្វាយអង្គមប៉តប៉តប៉តតាមរបៀបយើងមនុស្សល្អរបៀបមនុស្សល្អយើងធ្វើដឹងហើយមនុស្សល្អគេមិនបង្កើតហិង្សាដែរហ្នឹងហើយយើងដឹងថាវប្បធម៌ខ្មែរយើងប្រពៃណីខ្មែរយើង ជាមួយប្រសងធ្វើម៉េច ទៅដល់យើងគួសមទៅថ្វាយអង្គមលោកអ៊ូលោកតាគូលោកមានបច្ចុប្បន្នបែរលោកអ៊ូយើងតាយើងខ្ញុំកណាឃើញការវាយដំសាមណេរអញ្ចឹងដូចជា មិនល្អមើលសោះហ្នឹងហើយតើលោកឪលោកអ៊ំលោកតាមានវិធីផ្សេងក្រៅពីការវៃអញ្ចឹងទេហ្នឹងទៅរំលឹកដាស់តឿនឲ្យលោកស្ដាប់អាហ្នឹងមានន័យថាយើងបានធ្វើល្អហើយហើយប្រាប់ហើយប្រាប់មិនស្ដាប់ប៉ុន្តែយើងអត់ផងវាមិនមែនជាចេតនាដោះស្រាយការជេរប្រមាថមិនមែនជាចេតនាដោះស្រាយទេ Mm-hmm. ហ្នឹងហើយប៉ុន្តែដូចអាថាអញ្ចឹងតែអាបយលហ្នឹងបានតែអ្នកយល់ទេបានតែអ្នកអត់ចង់ជេរតែអ្នកជេរគេមិនយល់ទេអ្នកជេរគេជេរទៀតឥឡូវអូវាឆ្ងាញ់តែជេរអញ្ចឹងហើយបើហឹង្សាក្នុងប្រទេសយើងច្រើនណាអាមើលណាបើសិនជាខ្មែរយើង ពិតជាស្អប់អំពើហឹង្សាមែនអាថាដូច មិនចឹងទេតែមែនទេនឹងឆ្ងាញ់នឹងជេរជាងមកមើលឆ្ងាញ់នឹងជេរជាងស្អប់អំពើហិង្សាពូពេជេរនឹងហិង្សាដែរណាស្គាល់ស្គាល់ហិង្សាដែរហិង្សាវាប្រព្រឹត្តទៅតាម ផ្លូវចិត្តប្រព្រឹត្តទៅតាមផ្លូវវាចាប្រព្រឹត្តទៅតាមផ្លូវកាយហិង្សា អង្គធោគឺតោសៈនឹងឯងអត់ទាំងស្គាល់ថាហិង្សានឹងល្មិចផងអីគេហិង្សា ដែលយើងកាត់ពាក្យមកយើងហាកំហឹងកំហឹងហ្នឹងហើយអាហ្នឹងហើយហឹងសាហ្នឹងទីអត់ស្គាល់ពាក្យហឹងសាហឹងសាហ្នឹងស្អីគឺកំហឹងហ្នឹងអញ្ចឹងអំពើណាដែលធ្វើទៅដោយ កំហឹងទៅតាមផ្លូវចិត្តក៏ដោយ ទៅតាមផ្លូវវាចាក៏ដោយទៅតាមផ្លូវចិត្តផ្លូវកាយក៏ដោយនោះឯងជាអំពើហឹងសាហ្នឹងហើយបើយើងយល់ហឹងសាពិតប្រកបយើងអត់ជេរទេបើស្អប់អំពើហឹងសាពិតប្រកបយើងអត់ជេរទេ ប៉ុន្តែអ្នកជេរឲ្យអ្នកមិនស្អប់ហិង្សាទេព្រោះអ្នកកំពុងតែបង្កើតហិង្សាមួយទៀតគឺកំហឹងតាមផ្លូវវាចាហិង្សាតាមផ្លូវវាចាឃើញទេហ្នឹងហើយមកចូលរួមប៉ុណ្្នឹងទេហើយអាត្មាមិនមិនគ្រប់គ្រងថាការដែលធ្វើបាបរាងកាយជារឿងត្រូវណាអាត្មាផុសអត់មានគ្រប់គ្រងរឿងហ្នឹងទេអាត្មាពីមុនធ្លាប់វ័យដែរប៉ុន្តែដល់ក្រោយមកអាត្មាឃើញថា បើទោះជាប្រើវិធីផ្សេងមិនបាច់វៃក៏អាត្មាណែនាំសិស្សបានដែរមិនអាត្មាឈប់វៃអញ្ចឹងគ្រាន់អាត្មាផុសប៉ុណ្ណឹងក៏មានអ្នកយល់ច្រឡំថាអាត្មាការពារការវៃអត់ទេអាត្មាគ្រាន់តែនិយាយឲ្យអ្នកទាំងអស់គ្នាឃើញគុណសម្បត្តិលោកប៉ុណ្ណោះទេហ្នឹងហើយដាច់ពីគ្នាណាអាត្មាអត់មានសរសើររឿងវៃទេអត់ទេបើមិនអញ្ចឹងអាត្មាមានឈប់វៃទេ អាឈប់វ័យពីមុនអាវ័យខ្លាំងដែរបើគ្រាន់តែអាត្មារោវិធីផ្សេងបានហើយអាត្មាឈប់ក៏អាត្មាឈប់ទៅរឿងវ័យហ្នឹងហ្នឹងហើយហើយអាត្មាដូចជាមិនចង់និយាយអីរឿងហ្នឹងច្រើនទៀតដែរស្រេចលើអ្នកពិចារណាមើលចុះតើខ្មែរយើង ពិតជាស្អប់ហង្សាមែនទេ ណាបើស្អប់ហង្សាទល់តែកុំជេរពូជេរជាហង្សាមួយពូបើមិនខឹងជេរមិនកើតទេណែជាវិហង្សាវិតកៈពាក្យហើយហើយរតអង្គធោដើមរបស់វាហ្នឹងគឺតោសៈនឹងឯងហើយដូចជំរាបចឹងថាបើអ្នកពិតជាស្អប់អំពើអាក្រក់អ្នកកុំធ្វើអំពើអាក្រក់បើអ្នកពិតជាស្អប់ហង្សាអ្នកកុំប្រើអំពើហង្សា ហ្នឹងយល់ទេហើយបើអាត្មានិយាយប៉ុណ្ណឹងជេអាត្មាគឺអ្នកកំពុងតែហឹង្សាហើយអ្នកកំពុងតែខឹងអាហ្នឹងឯងហឹង្សានិយាយមកចេញដោយកំហឹងអាហ្នឹងឯងហឹង្សានោះណាហឹង្សាដូចជាវិតកៈខុសនោះព្យាបាទិវិតកៈវិហង្សាវិតកៈអីហ្នឹងមានចាំបាច់ដល់ប៉ះ គេឲ្យលបោះស្នាមអីគាត់ណាគំនិតកំហឹងចង់ឲ្យគេវិនិច្ឆ័យហ្នឹងអាហ្នឹងឯងហឹង្សាយល់ទេហឹង្សាមិនបាច់ចេញពាក្យសម្ដីផងមិនបាច់ដល់ទៅចេញសកម្មភាពឲ្យគេលបោះផងកំហឹងគិតធ្វើមិនឲ្យតែគេវិនិច្ឆ័យដល់រាធានអាហ្នឹងឯងហឹង្សាជាព្យាបាទហ្នឹងហើយថ្មឲ្យនិយាយគិតអញ្ចឹង យើងមើលដូចជាកូនក្មេងឆក់កាបូបអីតិចតួចមើលគេវាយមិនខ្លះមានកំហុសប៉ុណ្ណឹងឃើញគេវាយមិនខ្លះខ្លះវាយសម្លាប់ក៏មានដែរក្នុងស្រុកយើងឲ្យទៅស្រែកហឹចោហឹចោអញ្ចឹងទៅវាយអាហ្នឹងឯងហឹង្សានោះហឹង្សាចេញដោយកំហឹងខ្មែរលើករឿងមួយឲ្យពិចារណា ព្រះបរមពុរិស័កធ្លាប់វ័យសិស្សដែរហើយលោកពយល់ថា ការឲ្យតន្តកម្មដល់មនុស្សខុសការឲ្យអាជ្ញាដល់មនុស្សខុសដើម្បីឲ្យកែប្រែ តាំងសាសនាអ្នកព្យាបាទទាំង លោកថាចឹងមិនមែនជាព្យាបាទទេ គឺជាការបដៅការនឹងមានអឺ ព្រះរាជកុមារមួយអង្គនោះបៃតាបដៅអត់បានដល់ល្បីតាបដៅមិនបានអឺយកទៅផ្ញើអាចារ្យទិសាប្រមោក ដល់ពេលអឺដូចថាមានជាដូនម្នាក់ហ្នឹងគាត់មានផ្ទះនៅ ក្បែរកំពង់ទឹកហើយអាចារ្យទិសាប្រមោកហ្នឹងតែងតែនំកូនសិស្សឲ្យទៅងូតទឹកហើយរាជកុមារធ្លាប់តែបដើមបានលពលលពលខូចដើរទៅយកលងោគាត់ហាលមកអកមកក្តាប់ទៅ ឡើងមកវិញយកទៀតទៅមកទៅមកយកអល់ដងដូនហ្នឹងគាត់ខឹងគាត់យំទៅទូនពិតគ្រូហ្នឹងគ្រូប្រាប់ឲ្យថាមិនឲ្យមានដៃមានជើងលួចរបស់គេទេហ្នឹងហើយអញ្ចឹងយើងយើងចែកហឹង្សាហើយនឹងមិនហឹង្សាមកនិយាយរឿងនឹងស្ដាប់ទៅ យល់បើសិនជាក្រុមញាតរបស់យាយនោះឃើញរាជកុមារហ្នឹងយកអញ្ចឹងហើយក៏ខឹងចាប់វៃដំរហូតទៅដល់សឡប់ឬក៏វាបាក់ដៃបាក់ជើងអីចឹងទៅដោយមិនមែនជាការបដៅទេអានោះដោយកំហឹងដោយយើងយើងវៃចោលឆក់កបោបរាល់ថ្ងៃចឹង នោះមិនមែនវាយកប៉េះគូតទេគឺដាក់តណាក៏ដាក់ក្បាលក៏ដាក់ទ្រូងក៏ដាក់តណាក៏ដាក់បើវាយកប៉េះគូតនោះមិនមែនវាយងាត់ទេដល់ពេលចឹងទៅហាមមិនស្ដាប់គ្រូគ្រូហ្នឹងណ៎ណាគេតួអង្គពពោរិស័តអតិតជាតិរបស់ពពុទ្ធយើងហ្នឹងអឺ ឲ្យសិស្សដែលមានមេធំធំចាប់ដៃមកខាងមួយឲ្យពោបមកដាក់ខ្នង3ផ្ដៅឬសំឡេងតិចថ្មក៏មិនដឹងធ្វើម៉េចដែរសេរីអត់កើតដាក់ហ្នឹងមិនមែនដាក់ទ្របទេឲ្យយកអីចេញដាក់ផ្ទាល់ឆ្វាប់ឆ្វាប់3ផ្លាច់ទៅ ឡើងស្នាមស្នាមនេះស្នាមមិនមែនស្នាមគ្រាន់តែចំទេស្នាមរហូតហ្មងវាចេញឈាមព្រិចព្រិចផងដល់ពេលបរៀនចប់ដល់បរៀនចប់ទៅលាគ្រូទៅវិញហើយសិស្សទាំងអស់ក៏ប្រាប់គ្រូនឹងដែរថាបើលោកគ្រូត្រូវការពឹងពាក់អីទៅរកពួកយើងចោះ គ្រូនឹងដឹងដឹងថាសិស្សនឹងគុំមិនដឹងអញ្ចឹងនៅពេលដែលសិស្សនឹងនៅ ក្មេងអត់តន់ទៅឯងព្រោះថាទាំងឈាមរាវដបងឡាយសិស្សនឹងទៅលេងសិស្សគ្រូនឹងទៅលេងសិស្សផ្សេងផ្សេងកូនអ្នកក្រអីធម្មតាមនុស្សធុនកដាលអីធម្មតារហូតដល់ ចាស់ខ្លួនតិចទៅសិស្សដែលជាកូនស្ដេចហ្នឹងបានឡើងសោយរាជអាយុខ្ទង់40 50អីហើយដែរបានគ្រូនឹងទៅលេងចង់ដឹងមើលចិត្តសិស្សនឹងមានគំនុំអត់ចឹងណាកាន់ចង់ដឹងទេមិនមែនចង់ទៅពឹងពាក់រអីទេលោកគ្មានទៅប្រាថ្នាអី ដំបូងឃើញគ្រូមកពីចង្ងាយសប្បាយចិត្តអូលោកគ្រូមកតែមកស្ទូលនឹកឃើញគ្រូវ័យតែនឹកឃើញគ្រូវ័យបជាឲ្យគេចាប់តានឹងយកទៅស្លាប់តានឹងចេះតានឹងចោតចេះចោតចោះចាប់ឲ្យយកទៅស្លាប់បដាទៅស្លាប់ហ្នឹងគាត់គាត់និយាយពាក្យហ្នឹងគាត់និយាយជាភាសាបាលីហ្នឹងប៉ុន្តែភាសារបស់គេភាសាមគ្គធៈ ដោយសេចក្តីថាការឲ្យអាជ្ញាដល់មនុស្សខូចមិនមែនជាការព្យាបាទទេ តែវាជាការព្រៀនបដៅនិយាយតែប៉ុណ្ណឹងគេបដៅយកទៅសម្លាប់គាត់មិនទិញតែប៉ុណ្ណឹងគាត់មិនទិញណាការឲ្យអាជ្ញាគឺដាក់តនកម្មហ្នឹងណាការឲ្យអាជ្ញាដល់មនុស្សខូចមិនមែនជាការព្យាបាទទេដើម្បីឲ្យកែប្រែហ្នឹង មិនមែនជាការព្យាបាទទេ តែជាការបដៅអញ្ចឹងពេជ្ឈឃាតនឹងឆ្ងល់ នៅពេលដែលពេជ្ឈឃាតនឹងបដៅទៅសម្លាប់នោះអឺក៏សាកសួរសាកសួររឿងហ្នឹងថាហេតុអីបានជាតា និយាយតែពាក្យដដែលដដែលនោះហ្នឹងហើយ ជីតាគ្រូនឹងឯងក៏រាយរាប់ដំណើររឿងនឹងប្រាប់តាំងពីដើមដល់ចប់ដល់ចឹងពេជ្ឈឃាតជំនុំគ្នាទេมันគួរយើងគួរតរេការនេះដល់រាជអាមាត្យផ្សេងផ្សេងឲ្យគិតសារឡើងវិញពីព្រោះព្រះរាជាយើងល្បីថាជាអ្នកចេះដឹងរហូតដល់បៃតាបាន ទុកចិត្តបកគលរាជឲ្យក៏ដោយសារជីតាគ្រូនេះអ្នកអ្នកប្រហាត់បរៀន បើសិនជាយើងសម្លាប់គីតានេះយើង បានធ្វើកំហុសពីរទី1យើងសម្លាប់មនុស្សល្អហើយទី2យើងធ្វើឲ្យព្រះរាជារបស់យើងខ្លាយជាមនុស្សរមិលគុណអញ្ចឹងក៏រាយការណ៍ហ្នឹងសពគ្រប់ទៅដល់រាជអាមាត្យទៅដល់បរោហិតអីនៅនៅគៀកគៀកស្ដេចហ្នឹងឲ្យដាស់តឿនស្ដេចរំលឹកឲ្យលឺសពគ្រប់ចឹងទៅ ស្ដេចនឹងក៏ភ្ងាខ្លួនមកវិញមកក៏សុំកម្មាទោសគ្រូនឹងហើយក៏លើកគុណថាយើងបានចេះដឹងយ៉ាងនេះដោយសារលោកគ្រូអីចឹងទៅហ្នឹងហើយអញ្ចឹងការវៃនោះមិនមែនជាហិង្សាទេវាជាការពិន័យអាធ្មាធ្លាប់វៃដែរពីមុនណាអានិយាយពីមុននេះឥឡូវនេះអាធ្មាអត់វៃទេ ដោយសារអាឃើញលទ្ធផលអញ្ចឹងឃើញមនុស្សជួនកាលវាប្រើគំនុំជាងការគិតពិចារណាឈឺអីតិចតួចត្រូវរំពាត់ត្រូវអីគុំហើយម្យ៉ាងទៀតអាត្មាថាគួររកវិធីផ្សេងប៉ុន្តែអាត្មាគ្រាន់តែចង់បញ្ជាក់ថាការដាក់ពិន័យមិនមែនជាគំនុំដោយសារអីដោយសារវាជាប់ដោយកិច្ចសន្យាឧទាហរណ៍ថាបើសិន ជាធ្វើខុសក្នុងរឿងនេះមួយ ច្បាប់បានកំណត់ថាត្រូវដាក់ម៉ានពាត់ហើយជាច្បាប់ដែលយល់ស្របទាំងអស់គ្នាឯកភាពទាំងអស់គ្នាកាលអាត្មាបរៀនឆ្នាំ98 99អាត្មាវ័យវ័យខ្លាំងដែរបើមាន Facebook គេថតបង្ហោះដូចគ្នាណាប៉ិនសួរថាឯងឯងទៅវ័យចឹងតើអត់ទេ គឺជាកតិកាហាមទៅលើអំពើអាក្រក់ណាមួយ ដែលយើងទាំងអស់គ្នាមិនត្រូវធ្វើទេរឿងហ្នឹងហើយបើអង្គណាប្រព្រឹត្តត្រូវស្ម័គ្រចិត្តទទួលបានគាត់ហ្នឹងដូច្នេះវាមិនមែនទៅទេទៅទេទៅចាប់ໄວទេគ្រាន់តែជាការអនុវត្តតាមការសន្យានោះតែប៉ុណ្ណោះយើងហៅថាហិង្សាវាអត់កើតដល់ហ្នឹងណាហិង្សាវាចេញពីកំហឹងពាក្យហិង្សាណា គុំទៅគុំទៅសង្កត់លើអាស្នាមកប៉េះគូតហ្នឹងហឹង្សាមិនអាស្នាមកប៉េះគូតហ្នឹងឯងបើយើងយករឿងស្នាមមកធ្វើជាហឹង្សាកោះខ្យល់ក៏ហឹង្សាដែរគូស្នាមជាប់ដែរអចាក់ថ្នាំក៏ហឹង្សាដែរវាឈឺដែរកាច់ដៃកាច់ជើងធ្វើសរសៃក៏ហឹង្សាដែរវាឈឺដែរអញ្ចឹងយើងត្រូវមើលទៅលើចេតនា ទៅលើចេតនាតែហិង្សាមែនទេហ្នឹងហើយគេលោកយើងមិនស្គាល់ថាស្អីហិង្សាស្អីមិនហិង្សាឃើញស្នាមកាប៉េះគូថានឹងហិង្សាបើនឹងហិង្សាមានរឿងច្រើនណាស់ដែលយើងត្រូវឈឺហិង្សាឧទាហរណ៍ដូចពេទ្យវះវះមិនឈឺដកធ្មេញឈឺប៉ុន្តែចេតនាស្អីគេចេតនាឲ្យជាហ្នឹងណា យើងយើងវិនិច្ឆ័យអញ្ចឹងវាអត់ត្រូវវាអត់ត្រូវដល់ជេរប្រមាថទៅជាហិង្សាពិតប្រកបព្រោះហ្នឹងកំហឹងពិតប្រកបបើសិនឧទាហរណ៍ថាឥឡូវណាស់បានលើកចុះលើករឿងថ្មមិនបាច់លើករឿងឫគុណវិមលរឿងថ្មវ័យជាងការថ្មអត់វ័យទេថ្មឲ្យនៃអ្នកអនុវត្តច្បាប់អ្នកវ័យឧទាហរណ៍ថាច្បាប់វត្ត ហាមមិនឲ្យដើរលេងយប់ពេលរៀនត្រូវរៀនហាមទៅផ្ទះគេទៅមើលវីដេអូទៅមើលអីវាមានអញ្ចឹងមិនចង់និយាយប៉ុន្តែវាមានអញ្ចឹងបើហ៊ានតែដើរលេងផ្ទះគេទៅមើលទូរទស្សន៍ទៅមើលវីដេអូរឿងមកហើយច្បាប់ហ្នឹងដើរម្ដងពីរពាត់អីចឹងតាហើយសិតដឹងទាំងអស់គ្នាតាមិនមែនមិនអត់ដឹងផងដើរតែម្ដងមកដល់ចាប់វ័យមកណាអត់ផងហ្នឹងប្រាប់មុន ប្រាប់មុននឹងប្រមាណដងហើយទេប្រាប់នៅតែមិនស្ដាប់បានបង្កើតទៅជាច្បាប់អញ្ចឹងមិននៅទៅទៅទៀតតាមដាន ដឹងត្រូវទទួលហើយដល់ពេលទទួលដេញវៃទេអត់ទេនៅនោះលូនមកឲ្យវៃហឹង្សាគឺចាប់វៃដោយនៅនោះមិនព្រមណាហើយដល់នៅនោះមកទទួលកំហុសហ្នឹង ដឹងខ្លួនឯងខុសហ្នឹងលូនមកឲ្យវៃឃើញទេមកឲ្យដាក់តន្តកម្មហ្នឹង អានេះបើគិតតែត្រឹមប៉ុណ្ណឹងវាមិនរឿងសាទេប៉ុន្តែមានអ្នកឆ្ងល់ថាចោះពុទ្ធថាមិនដែរហ្នឹងតាមពិតព្រះអង្គក៏មិនអោយໄວដែរប៉ុន្តែពេលនិឆ័យតែរឿងហឹង្សាឬមិនហឹង្សាប៉ុណ្ណោះហើយណាជាងការអ្នកវ័យបាក់ចិត្តជាងជាងអ្នកដែលត្រូវឲ្យគេវ័យទៅទៀតព្រោះជាការអនុវត្តតាមអកតិកាវិន័យនោះពួកឯងគ្នាឯងឧទាហរណ៍អ្នកវ័យជួនកាលបាក់ចិត្តជាងអ្នកដែលត្រូវឲ្យគេវ័យទៀតណា ព្រោះច្បាប់ហ្នឹងយើងបង្កើតទាំងអស់គ្នាហើយដល់ពេលខ្លួនឯងវាត្រូវវាយលើមិត្តភ័ក្តិខ្លួនឯងហើយមិនវាយវាមិនកើតព្រោះច្បាប់ហ្នឹងវាអញ្ចឹងច្បាប់អញ្ចឹងណាហើយសួរតែចិត្តហ្នឹងហឹង្សាទេពេលវាយហឹង្សាទេបាក់ចិត្តណាបាក់ចិត្តយល់យល់អាពាក្យហ្នឹងហឹង្សាដូចចោឆក់កបោកវាយហើយណាណីហើយយើងថាវាយឲ្យរៀងដែរប៉ិនទៅមើលចិត្តខឹងខឹងខ្លាំងណាហ្នឹងធម្មតាទេវាយគ្នា អុកដុំថ្មក៏មានអីក៏មានអាហ្នឹងហើយហឹង្សាហ្នឹងហ្នឹងហើយ